JM Music Record រូបរាងដូចកញ្ចយអូនមែនពី100ស្នេហ៍ហោះគុំមកចាំគាត់ទៅឯងលយអូនមិនមែនក្រានប្រាប់ឲ្យហើយធ្វើលំមលំមគុំប្រូចិត្តស្នេហ៍ boy មិនដឹងចង់មិនដឹងលះហើយពលតែណែនអត់ប្រយ័ត្នស្យនិយាយមែនថយលឿនថយក្រោយខ្ញុំមកធ្វើយ៉ាងស្រាប់ទៅបាច់ថយ ចាំតែរៀនសូត្រឲ្យសាឡបងអូខេបើចង់អបិយបំណងលេងមានតែកំចាំមកព្រើលបង អត់បងឬចង់តែរៀនសូត្រឲ្យចាស់លបងអូគេបើចង់ក៏ពេកបំណងលេងមានទឹក